ប៉ុណាចឹងហើយប្រអិនក្នុងកាលនោះដែលជាព្រះនរតណាចឹងក្នុងកាលហ្នឹងព្រះនរតកាត់ពីប្រអិនហ្នឹងក៏ចុះមកពេលជាតាចាស់មួយបរទេសហើយក៏ស្រ័យថាមានដណាត្រូវទៅតាមចម្បាកនគរទេញ៉ាំទៅនាងហ្នឹងក៏ត្រូវបំណងប្រាថ្នារបស់ខ្លួនហ្នឹងក៏សុំទៅសុំទៅហ្នឹងប្រអិនក៏ហៅឲ្យឡើងប្រទេស ហើយក្នុងរទេះដាក់ស្បៀងអាហារដាក់ស្អីស្អីសម្លៀកបំពាក់អីសពគ្រប់ទាំងអស់ហើយព្រះមេត្តាព្រះបរមពុរិស័ទនឹងថាខ្ញុំមានគួរចាស់ចឹងមិនអាចឡើងជិះរទេះបានទេគ្រាន់តែសុំដាក់អីវ៉ាន់ទៅហើយនាំផ្លូវខ្ញុំទៅខ្ញុំដើរហីតែខ្ញុំបរទេសមិនបានល្អហ៎កំភៃកំព្រួយអត់មានលលៈខូចខូចគួរខូចអីទេហ្នឹង នាងនឹងមានមេត្តាចំពោះបុត្រក្នុងផ្ទៃអត់ហ៊ានជិះរទេះត្រែងនោតានឹងកំបោលរទេះទៅវាទៅលាក់កូនហ្នឹងហើយមិនហ៊ាននឹងឈានឡើងរទេះនៅទៅទៀតព្រះចាគោទៅតាមដណ្ដាំរបស់ព្រះស្វាមីណាព្រះរិទ្ធជនុដែលបានសោយទីរង្គត់ក្នុងសមរភូមិទៅហ្នឹងតែថាអត់អីទេខ្ញុំនឹងជាប្រកែបរទេសនឹងមែនទេកំភៃកំរួយអី ហើយដល់ទៅអ្នកតាព្រះព្រំពុរិស័ទនឹងទៅពីក្រៅប្រទេសប្រុងឡើងបុណ្យរបស់ព្រះព្រំពុរិស័ទទាំងធ្វើឲ្យផែនដីនឹងទល់ទល់ទល់ទល់ឡើងមកអត់ប្របាក់ឈានអីឡើងប្រទេសហ្នឹងទល់ទល់ឡើងមកស្មើនឹងប្រទេសហ្នឹងចូលប្រទេសហ្នឹងស្រួលទៅហ្នឹងរួចទៅប្រទេសប្រអិនប្រទេសទឹកមានអីទៅនៅ ទៅនៅស្រួលសម្ផស្សនឹងស្រួលក៏ខ្ទុំលក់ទៅខ្ទុំលក់ក្នុងប្រទេសទៅភ្ញាក់ឡើងបាន30យោជបាទមួយផ្លេតហ្នឹងប្រអិនឲ្យចោះស្រង់ទឹកស្រង់ទឹកហើយស្រួលបួនមិនដឹងឯណានេះនឹងដល់ណាដល់នេះស្រង់ទឹករួចមានសម្ពុតអីខ្លះក្នុងប្រទេសក្នុងអីនឹងស្រាច់នាងហ្នឹងក៏ ក៏នឹកក្នុងបតីដែរតំណងចិត្តទេវតាប៉ុន្តែកំមត់កំថាអីនៅឈ្មោះនោះណាចូលរតេះវិញណាសទុះទៀតនឹងងាយបានទៅដល់ទីក្រុងនឹងងាយនឹងសួរថាដល់ណាដល់កម្មចបៈនគរអីដល់មួយថ្ងៃចឹង60យោជអីចៅឯតាតាដឹងត្រូវកាត់ ប្រាប់ភាសាដឹងត្រូវកាត់ដល់វាលឿនអញ្ចឹងណាហើយសានៅមុខណោះអញ្ចឹងហើយចៅចោះកន្លែងហ្នឹងចូលទៅក្នុងនគរទៅសាទៅទៅទៅក៏បាត់ទៅដល់ឋានតែបាត់ទៅណាចឹងហ្នឹងក៏ចូលទៅក្នុងនគរកាលចន្ទានគរហ្នឹងទៅនៅក្នុងសាលាមួយហ្នឹង ក្នុងកាលនោះអាចារ្យពិសាបាណោកណាទេដែលល្បីល្បាញសពទឹកហៅថាអាចារ្យពិសាបាណោកឈ្មោះឧត្តចព្រានតែហ្នឹងព្រះមហាកសបៈក្នុងកាលនោះណាទេជាអាចារ្យពិសាបាណោកនឹងពរៀនសិស្សច្រើនណាស់មានឧបនិស្ស័យចេញពីសាលាមកមើលនាងនឹងរូបស្អាតស្អមានចិត្តស្រឡាញ់នឹងដោយអំណាចបុណ្យរបស់ព្រះបរមពុរិស័ទធ្វើឲ្យអាចារ្យពិសាបាណោក ស្រឡាញ់មេដាព្រះបរមពុរិស័ទដូចប្អូនស្រីសង្កើតចឹងទៅនឹងហើយក៏សាសងសំណោះសំណោកអីគ្នាដូចជាបងប្អូនបែកគ្នាច្រើនឆ្នាំមកហើយបានជួបគ្នាអញ្ចឹងណាហើយដល់ទៅប្រាប់កូនសិស្សប្រាប់ប្រពន្ធរបស់គាត់អីហ្នឹងគាត់មានប្រពន្ធណាអាលោកគ្រូអាចារ្យហ្នឹងថាប្អូនស្រីប្រាប់ប្អូនស្រីអញ្ចឹងហើយក៏រស់នៅជាសុខជាសានទៅព្រះបរមពុទ្ធសាសនាក៏ប្រសូតទៅ ហ្នឹងហើយការដែលទៅសូត្រទៅមានកម្លាំងខ្លាំងណាស់នៅពីក្មេងតូចក្មេងតូចហ្នឹងមានកម្លាំងនៅបើកដោះហើយប៉ុន្តែចេះពេលមានឱកាសទៅលេងមួយក្មេងក្មេងចប់អបនិស័យខ្លាំងទៅវាយក្មេងក្មេងយំបរិសាណាវាយក្មេងក្មេងយំក្មេងក្មេងលខឹងវាដៀវាដៀរកូនស្រីមួយម៉ាយវាអញ្ចឹងក៏នឹកឃើញម៉ែ ម៉ែអញអត់មានឪនិងឪនៅណាខ្ញុំមកសួរម៉ែម៉ែប្រាប់ថាអាចារ្យពិសាប៉ាណោកហ្នឹងហើយលួងលោមកូនកុហកកូនហើយតែតែបានប៉ុណ្ណឹងប៉ុណ្ណឹងទៅលេងជាមួយកូនក្មេងកូនក្មេងកូនក្មេងដៀលអញដល់ទៀតណែថាអញអត់អីទៅអញមានតើទៅអាចារ្យធំកូនក្មេងថាចាំអាចារ្យធំ ឪឪឯងតាមិនឯងតាសង្ស័យមែនទេណាក្រែងលោតែមិនឯងហ្នឹងមិនពិតដល់ពេលមកបើកដកខំដោះម៉ែណាដោះម៉ែរួចទៅអោបម៉ែជាប់អោបម៉ែជាប់ហាមាត់និយាយថាបើបើម៉ែអត់ប្រាប់ឪមែនទេនេះខំដោះបាត់ណែអាណិតកូនណាក៏បានប្រាប់ប្រៀបប្រាប់សັບគ្រប់ទៅបៃតានឹងនៅអី ពីទេហនគរក្នុងរាជធានីមេខលាហើយត្រូវសាជាវង្គតក្នុងសង្គ្រាមនេសាព្រះជាសប្ថ្ងៃអីអីហ្នឹងបហាជីវិតអីអីចឹងរៀបចំសពគ្រប់ចឹងទៅក៏បានដឹងរឿងហើយក្រោយមកព្រះបរមពុរិស័ទក៏បានរៀនចំណេះចេះដឹងបានធំទៅធំទៅ សាកសួរពីសម្បត្តិប្រពដែលម្ដាយបានវិជ្ជាយកទៅនឹងមានកែវមณีមានកែវមុខដាមានកែវវជីមានសម្បត្តិច្រើនណាស់ព្រះបរមពុរិស័ទអាចអាស្រ័យទ្រព្យសម្បត្តិនឹងមកយកនគរបានណាប៉ុន្តែព្រះបរមពុរិស័ទត្រូវការត្រូវការមកសវណ្ណភូមិចឹងមកស្រុកខ្មែរយើងនេះសវណ្ណភូមិណាទីសំពៅមកដើម្បី សម័យប្រមូលទ្រព្យសម្បត្តិជាមួយអ្នកជំនួញចំយកទ្រព្យសម្បត្តិពីម្ដាយនឹងពាក់កណ្ដាលដើម្បីមកសម័យប្រមូលទ្រព្យសម្បត្តិបានច្រើនទៀតមកកម្មសវណ្ណភូមិចុះសំពៅមកថ្ងៃដែលចុះសំពៅហ្នឹងព្រះរាជាឯមិថិលាហ្នឹងស្រាប់តែផ្ទុំទៅខ្យល់ខ្យល់ខ្យល់ស្លាប់ខ្លួននៅបាត់រួចចឹង ណាហ្នឹងចលហ្នឹងមានតាំងពីហ្នឹងមកចឹងណាហ្នឹងមានចលងើបរួចស្លាប់ខ្លួនហ្នឹងមិនតាន់មិនតាន់សោយជីវង្គត់ទេគឺត្រូវថ្ងៃហេតុដែលព្រះបរមពុរិស័ទចុះសំពៅហ្នឹងហើយសំពៅហ្នឹងទៅបាន7ថ្ងៃត្រូវខ្យល់ព្យុះរលកខ្លាំងបោកបែកក្តារអីស្ទឹកទីពួកអ្នក ក្នុងសំពើនឹងសំពះទេវតាឲ្យជួយអីអីព្រះបរមពុរិស័ទអត់មានសំពះទេវតាទេអីណាមានចិត្តក្លាហានយកសម្ពុតជាលក់ប្រេងប្រេងស្លពីស្អីស្អីដើម្បីការពារខ្លួនណាត្រូវលោតទៅក្នុងសមុទ្រហ្នឹងកុំឲ្យសត្វវាមកក្បែរនោះហើយឡើងទៅលើក្តោងសំពើទៅឡើងទៅលើក្តោងពោះហើយអ្នកក្នុងសំពើហ្នឹងលិចទៅពួកសត្វសាហាវក្នុងសមុទ្រនោះវាមកខំឈាម ឈាមចេញពីអ្នកទាំងអស់ហ្នឹងមើលទៅលោកក៏ហំជុំវិញទៅហ្នឹងហើយព្រះបរមពុរិស័ទដោយកម្លាំងខ្លាំងលោតពីចុងក្តោងទៅឲ្យផុតពីពីពួកសត្វកាចាយពួកត្រីកាយអីអីនៅក្នុងហ្នឹងដែលកំពុងតែខំនៅក្នុងផុតទៅហើយប្រឹងហែលហែលដោយកម្លាំងដៃហ្នឹងនឹងប្រឹងហែលទៅហ្នឹង ហើយយូរហើយនៅពេលដែលថ្ងៃសំពៅបែកភ្លេងហ្នឹងព្រះជានៅមិថិលាហ្នឹងត្រូវសោយជីវង្គតណាមុននឹងសោយជីវង្គតហ្នឹងពួកលេខបរោះទាំងអស់ហ្នឹងក៏បានសាកសួរពីអ្នកដែលត្រូវបន្តរាជសម្បត្តិនឹងឯងព្រះជាប្រាថ្នាណាដែលធ្វើឲ្យ ពេលវេលាធីតារបស់យើងត្រេកអរបានឲ្យអ្នកនឹងសោយរាជទេមានតែកូនស្រីមួយទេទៀតរាជាបរជាលោកហ្នឹងនាងសីវរីរូបស្អាតណាហ្នឹងគឺជាព្រះនាងយសោតរីរាហុលមេដាយណាសីវរីហ្នឹងណាហ្នឹងហើយបើមិនដូច្នោះទេអ្នកណាតែអាច ដើម្បីដឹងពីបលាំង4ជ្រុងហ្នឹងក្បាលសម្លេងទៅខាងណាឲ្យដល់នឹងសាវរទៅឬក៏អ្នកណាដែលអាចលើកសហសធ្នូបានឬខណ្ឌណាដែលអាចនាំយកនៅចំណប់ត្រប់16ចំណប់មកបាននឹងព្រះជាបានប្រាប់ជាប្រស្នាដែរចំណប់មួយនៅខាងព្រះអាទិត្យរះចំណប់មួយនៅខាងព្រះអាទិត្យលិចអីអីចឹងជាដើមណានៅក្នុងនៅក្រៅអីអីហ្នឹងមិនស្គាល់ទីបង្កត់ទៅណា ហើយអ្នកទាំងអស់ហ្នឹងអ្នកទាំងអស់ហ្នឹងក៏ត្រូវការដើម្បីរកអ្នកសោយរាជណាមុនដំបូងហ្នឹងឲ្យអ្នកណាដើម្បីមកធ្វើឲ្យព្រះនាងសីហលីហ្នឹងត្រេកអរណាពេលហ្នឹងសេនាបតីទាំងនៃតតមកនឹកឃើញថាមកធ្វើឲ្យព្រះនាងសីហលីត្រេកអរតែឲ្យឲ្យព្រះនាងត្រេកអរបាននាងជា ហើយសីគ្រប់គ្រងរាជសម្បត្តិម្ដងយើងសីវលីប្រាប់ថាឲ្យរកឯងទៅនោះឯនោះចង់កប់ចិត្តទៅក្រទៅប៉ុណ្ណឹងយើងដឹងថាគាត់នឹងល្ងងបាត់ហើយហើយមកវិញហើយទៅហើយមកអញ្ចឹងឲ្យសនាបដីហ្នឹងណាមកជូតជើងគ្រាន់តែអោនជូតជើងយើងទៅវិធមង្ងាណាហើយឲ្យនាំយកសនាបដីហ្នឹងទៅ សេនាបតីស្រឡាញ់ខាងស៊ូមិនអញ្ចឹងមិនអញ្ចឹងនាងនឹងមិនមនុស្សឯងយាអីពួកអ្នកដែលនាំយកទៅនឹងឃើញឃើញអញ្ចឹងក៏ថាអញ្ចឹងដែរហើយមានកូនសិទ្ធិកូនអីអីច្រើនទៀតទេមិនបានទៅធ្វើអីនឹងសេចក្ដីត្រេកអរទេហើយរលអ្នកដែលដឹងអំពីបលាំង4ជ្រុងក្បាលដំណេកទៅណាក៏រលមិនឃើញអ្នកលើកធ្នូនោះក៏លើកមិនរួច នាំយកកំណត់មក16កន្លែងហ្នឹងតែមួយកន្លែងក៏រកអត់បានរកអត់បានណាចាត់ចែងរកក្នុងរវាងនឹងរកអត់បានណាភ្លាមភ្លាមហ្នឹងតាំងពីព្រះជាសៅទីលង្គត់ទៅចាត់ចែងរក7ថ្ងៃហ្នឹងរកអត់បានទេហើយនៅពេលដែលសំពៅនឹងលេចទៅព្រះប្រំពុរិស័ទមហាជំនក់ហ្នឹងមេដាដាក់ឈ្មោះដូចជាសិតាមហាជំនក់ហ្នឹងហើយដល់ឡើងជាជាងហើយទៅដល់ថ្ងៃ អបោសុតខ្ពូមកនឹងទឹកប្រៃសមាធិអបោសុតទាំងហ្នឹងជាអ្នកមានប្រពៃណីរក្សាបោសុតណាដល់ថ្ងៃបោសុតហើយកំពុងតែហែលហែលទឹកអត់បាយអត់អីហ្នឹងក៏សមាធិបោសុតដែរណាហើយទេធីតានោះដែលទេវរាចាប់ឲ្យរក្សាសមុទ្រហ្នឹងមើលអ្នកណាដែលជាអ្នកដឹងគុណមេត្តាដីតាជាអ្នកប្រព្រឹត្តបប្រតិបត្តិធម៌ល្អហ្នឹង កុំឲ្យមានការបាត់បង់ជីវិតក្នុងសមុទ្រនោះចាក់ឲ្យទេពធីតាឈ្មោះមេគីឡាមនីមេគីឡានឹងឯងហើយនាងហ្នឹងរវល់សុបាយទៅឯណាទៅវាភ្លេចវាភ្លេចមើលអស់មួយអាទិត្យណាអញ្ចឹងទេវតានឹងវាភ្លេចឃ្លាំងអញ្ចឹងបានថាមេដាដីដាជាទេវតាពិតពិតទៀតមិនដែលទៅភ្លេចកូនអីមួយអាទិត្យអីចឹងទេណាមេដាបិតាគ្រប់គ្រងខែ សាកូននឹងចិត្តឲ្យទៅបាញ់សំដីនៅឆ្ងាយពីកូនបន្តិចក៏ដែរចិត្តនឹងនឹកមកកូនទៅណាទៅណីប្រញាប់ប្រញាប់រហ័សរហួនរវិសរវៃមករកូនតូចបើធំទៅក៏គ្រាន់នៅបានយូរប៉ុន្តែទោះជាឃ្លាតឆ្ងាយក៏ចិត្តនឹកមួយមីប្រែងលោកកូនឯងនឹងវាប្រព្រឹត្តមិនគួរកប់ដីអីនឹងយ៉ាងណាសុខទុក្ខអីយ៉ាងម៉េចយ៉ាងណាចិត្តនឹងវាគិតមកអញ្ចឹងហ្នឹងបានឈ្មោះថាជាទេវតា អ្នកតាបិតានោះជាទេវតារបស់កូនប្រុសស្រីទេវតាដតីដតីដូចជាមនីមេចលាអីរសាមនុស្សគង់មានផ្លេចហ្នឹងទេណាទុកឲ្យព្រះរំពុលស័ព្ទហើយទឹកអស់7ថ្ងៃដល់តែពេលគ្រប់7ថ្ងៃបាននឹកឃើញមើលពិចារណាក្នុងសមុទ្រទៅឃើញព្រះរំពុលរិស័តហើយក៏បានមកកណ្ដាលអាកាសហ្នឹងស្រែកសួងពីរឿងហែលសមុទ្រហែលអីហ្នឹងហើយទៅណាបើមើលត្រៃមិនឃើញផងបានព្រះបរមពុទ្ធសាសពោលសរសើរសេចក្តីជីជាមិនដែរ នឹងសេចក្តីជាយាមនឹងរៀបរាប់ពីផលនៃសេចក្តីជាយាមព្រោះយើងជាណាបានរួចអំបីងាប់អស់ដូចអ្នកផ្សេងផ្សេងទៀតងាប់អស់ហើយឃើញទេវាត្រីស៊ីអត់ទេអានេះដោយសារយើងជាយាមបានអត់ងាប់ទេហ្នឹងពលសាពីដីជាយាមណាហ្នឹងហ្នឹងគឺល្អណាស់ដីជាយាមចឹងណាផ្ទុយពីអីជាយាមចឹងទៅពីខ្ជិលណាក្រេដេជាគប់របស់មនុស្សខ្ជិលចឹង ណាហើយព្រះរំពុរិស័ទដោយស្ដីជាយាមនឹងហើយបានជាព្រះអង្គបានទទួលនៅយសសេរីណាបើកុំតែជាយាមត្រូវបាត់បង់ជីវិតណាដោយអំណាចគុណនៃដីជាជាមរៀបរាប់ជាមួយគ្នានឹងមនីមេខាឡានឹងទៅទេពធីតាទេពធីតានឹងគឺបានមកជាព្រះនាងព្រះនាងអីអបបរបណ្ណានឹងបានចឹងដល់ពេលនឹងឯងត្រូវជួយព្រះបរមពុរិស័ទនឹងចាប់ 3ព្រះបរមពុរិស័ទដូចម្ដាយ3កូនអញ្ចឹងចឹងណា3កូនហោះមកកម្មនិធិលានឹង ដីមកហើយព្រះបរមពុរិស័ទអស់កម្លាំងហើយទឹក7ថ្ងៃហើយមកត្រូវសម្ផស្សទឹករបស់ទេវតាទេវតា3ផ្អិចដើមទ្រូងអញ្ចឹងត្រូវសម្ផស្សទឹកលក់ទៅលក់ទេវតា3ហោះយកមកដល់ជួនឧទានហ្នឹងក៏ដាក់នៅលើថ្មមង្គលណាដាក់លើថ្មមង្គលហ្នឹងអញ្ចឹងទៅនិយាយអ្នកពីនគរហ្នឹងរអ្នកសាយរេកមិនបានប្រជុំគ្នាទៅស្រង់បោះសរោន បុស្សរដ្ឋរដ្ឋនឹងបតិសិនព្រះជាវងបតិសិននគរចេញតបាញ់មកទិសង្កើតអ្នកខ្លះថាប្រឈប់ទៅទៅឆ្ងាយបានទេអ្នកខ្លះមិនបាច់ប្រឈប់ទេទៅណា100យោជន៍ទៅយើងតាមទេបុស្សរដ្ឋនឹងបែរក្បាលចូលក្នុងសួនរឈានទៅមកដល់កន្លែងព្រះបរមពុរិស័ទនឹងហើយពួកប្រោហិតពួកអីនឹងថាបើជាអ្នកមានបំធ្វើសោយរាជមែនភ្នាក់ឡើងអត់រត់ទេ ក៏លេងភ្លេងទូងស្គោះក្រឹមទៅក្រេព្រះបរមពុរិស័ទញាក់បើកសពុតទទូមើលទៅឃើញថារាជសម្បត្តិមកដល់ហើយក៏បានទុំវិញដែរណាយកសពុតគ្របទុំវិញហ្នឹងបារោហិតបើកមើលជើងបើកមើលអីទៅឃើញថាមានលក្ខណៈដើម្បីសោយរាជបានទឹកប្រកបណាលេងភ្លេងម្ដងទៀតព្រះបរមពុរិស័ទហ្នឹងក៏បានក្រៅឡើងសាកសួរសពគ្រប់ ពីព្រះរាជាអត់មានប្អូនទេឬអត់មានបុត្រទេឬអ្នកទាំងអស់ហ្នឹងក៏បានរៀបរាប់ប្រាប់ទៅអត់មានមានអធិតាគឺព្រះនាងសីវលីហ្នឹងហើយសាកសួរពីព្រះរាជានឹងផ្ដាំចំណិចចំណិចអីសັບគ្រប់ចឹងទៅក៏បានឡើងកម្មរបស់សរដ្ឋនឹងពួករាជបរោះក៏ចាប់ចែងអភិសេកហ្នឹងនាំចូលទៅកម្មព្រះនគរក៏រីករាយមើលប្រាសាទ ហើយមានសេចក្ដីនោះដឹងថារើសបានរាជា មកឲ្យត្រូវអភិសេកជាមួយខ្លួនហើយឲ្យរាជរស់មកហៅរាជាទៅទៅនឹងតែតែមិនស្រួលធាក់ដូចមុនអញ្ចឹងណាតែព្រះប្រំពុទ្ធថាអត់ទៅធ្វើមិនលឺពោលសរសើរពីភាសាពីអីណែទៅតែប្រាប់នាងសីវលីវិញនាងសីវលីគិតថាបរោះនេះក្លាហានណាណោះ ចាប់គេឲ្យមកហៅពីរដងអត់ទៅដីដងអត់ដល់ធ្វើប្រងើយដែលតួតមើលប្រសាទមើលអីរួចស្របគ្រប់ហើយបានឡើងទៅកាន់ប្រាសាទយ៉ាងឆេវលីហ្នឹងដូចជាដំណើររាជសីអញ្ចឹងគេបានទៅមានសេចក្ដីត្រង់តែឃើញព្រះបរមពុរិស័ទទុកខ្លួនអត់នឹងញួរហ្មងទេក្នុងខ្លួននឹងញួរកក្រឹកកក្រែងហ្មងហើយដល់ញួរអញ្ចឹងនាំជើងដើរចូលមករោព្រះបរមពុរិស័ទបង្អើខ្លួនព្រះបរមពុរិស័ទយកដៃ ទាវកកងទាវកងនាំចូលទៅឡើងគង់លើរតនបល្ល័ងនឹងទៅហើយបានសាកសួរនំទីបំណងរបស់ព្រះជាដែលសៅទីបង្កត់ទៅថាទី1នឹងធ្វើឲ្យយើងទៅលីត្រេកអរព្រះបរមពុរិស័ទតឥឡូវយើងធ្វើឲ្យបានហើយត្រេកអរហើយយើងទៅសួរអំពីរឿងក្បាលចំណេកបល្ល័ង4ជ្រុងហ្នឹងក៏ព្រះបរមពុរិស័ទរកឃើញទៀត លើកព្រួយនោះលើកស្រាស្កែកម្លាំងខ្លាំងណាព្រះមហាជនៈព្រះបរមពុរិស័ទហើយនាំយកកំណត់ក្របបានទាំង16កន្លែងចឹងលើកន្លែងទី1ដែលថាកន្លែងព្រះអាទិត្យព្រះព្រះបរមពុរិស័ទនឹកឃើញស្រួលស្រួលសាកសួរថាព្រះជារបស់អ្នកឯងមាន បានទទួលព្រះវិជ័យកពុទ្ធទេថាមានឬសួរកន្លែងទទួលព្រះវិជ័យកពុទ្ធនៅកន្លែងណាជីកកន្លែងនេះឃើញកំណត់ ហើយដែលថាកលែងព្រះអាទិត្យលិចហ្នឹងគឺកលែងព្រះជាជូនដំណើរព្រះវិជ័យកពុទ្ធទៅឆ្លាតសពគ្រប់រូបបានទាំង16កលែងណាពួកអ្នកនគរត្រេកអររីករាយថាខ្ញប់ខ្ញែងថាព្រះជាយើងឆ្លាតមានបញ្ញាណាហើយក៏បានចាត់ចែងអញ្ជើញទៅមេដាហើយនឹងព្រាមអាបាមកនឹងមកក្នុងព្រះនគររៀបចំគ្រប់បូជាជាគ្រឿងសក្ការៈ រមៀតដាហ្នឹងក៏មកព្រានហ្នឹងក៏មកនឹងនៅអឺសោយរាជហ្នឹងទៅបាន7000ឆ្នាំទៅណាមានបទតែមួយទីខេវុកុមារណាទីខេវុរាជកុមារគឺគឺគឺព្រះរាហុលហ្នឹងហ្នឹងនៅប្រមាណជា3000ឆ្នាំដែលក្នុងកាលនោះព្រះព្រមពុរិស័ទ បានទទួលនៅផ្កាអីអីពីអ្នកយាមសួនរស្យានហ្នឹងហើយក៏មានចិត្តរីករាយបំណងទៅសួនរស្យានទៅនៅនឹងផ្លូវចូលទៅសួនរស្យានហ្នឹងមានដើមស្វាយពីដើមម្ដើមអត់មានផ្លែត្រួយស្លឹកជាខ្ចីម្ដើមទៀតមានផ្លែដូចជាបានស្វាយផ្លែស្វាយមួយទៅមានរសជាតិឆ្ងាញ់អន់ញញឹមញញែមដល់អញ្ចឹងទៅពួក ស្នំពួករាជបរោះអីអីហ្នឹងឯងក៏នាំគ្នាបេះស្វាយម្ដងហ្នឹងតាមក្រោយព្រះជាព្រះជាចូលទៅក្នុងទៅនាំគ្នាបេះស្វាយនឹងអស់អ្នកខ្លះអត់បានគប់កាត់មេតិចទីអស់ទេម្ដងម្ដងហ្នឹងព្រះជាចេញទៅវិញទៅឃើញសភាពនៃដើមស្វាយដែលមានផ្លែនឹងខ្ទេចខ្ទីនឹងឯងបានពិចារណាណាចឹងពិចារណាឃើញ រាជសម្បត្តិនេះដូចដើមស្វាយដែលមានផ្លែអញ្ចឹងហើយចំណែកការដែលចេញបួសនៃកម្មៈនឹងដូចដើមស្វាយដែលដែលអត់មានផ្លែសេចក្តីកង្វល់នាំមកនៅទុកតាមពិចារណាឃើញអញ្ចឹងចាក់ទុកដើមស្វាយទាំងពីរដើមនឹងជាគ្រូព្រោះនេះយោនសោមអ្នកសិការៈណាចឹងណាយោនសោមអ្នកសិការៈហ្នឹងឃើញ ទុកទោសពីយន្តរាយដែលកើតឡើងពីការគ្រប់គ្រងសម្បត្តិនឹងឯងប្រៀបដូចជាតាមស្វាយដែលមានផ្លែអញ្ចឹងត្រូវវិញ្ញាណនៃស្លឹកតិចតិចអស់ដោយសារខ្លួនមានផ្លែនោះឥណ្ឌាមទៀតដែលអត់ផ្លែដូចដូចជីវិតរបស់អ្នកបួសអញ្ចឹងណាដល់អញ្ចឹងមកក៏ត្រឡប់មកដល់វិញនឹកឃើញគុណព្រះវិជ័យកពុទ្ធបែរទៅកាន់ទិសឧត្តរ បើកបង្អួចទៅសំណំអัญជលីសំពះបើកបង្គំព្រះវិជ័យពុទ្ធដែលនៅទិសដងនៅខាងព្រៃហើយមកពៀននំគុណមិត្តអីហ្នឹងវានៅខាងទិសដងឬទៅក៏តាំងចិត្តធ្វើជាអ្នកបួសនៅក្នុងប្រាសាទហ្នឹងទាំងអស់4ខែកម្មតយល់ដឹងក្នុងគុណរបស់ បបវិជាទៅហើយមានវិជ័យចធัวជ្រះថ្លាពេញចិត្តរីករាយក្នុងក្នុងភាពជាអ្នកបួសដែលនៅតែឯងហ្នឹងទៅទៅមិនអាចនៅតទៅទៀតបាននៅក្នុងព្រះនគរហ្នឹងក៏ឲ្យអ្នកដតីចាត់ចែងរសម្ពុតការសាវៈសម្រាប់អ្នកបួសរោបាតរអីមកឲ្យគេកោសក់កោប្រមិតហើយ ស្លៀកពាក់ជាអ្នកបួសក្រំតែស្លៀកពាក់ជាអ្នកបួសព្រឹកប៉ុណ្ណឹងបិសិកកើតឡើងទេបានស្ថិតនៅក្នុងភេទជាអ្នកបួសស្លៀកសម្ពុតជាអ្នកបួសហើយទទួលពេលហ្នឹងនាងសីវលីហ្នឹងដែលបែកពីព្រះស្វាមីអស់4ខែព្រះព្រះជាដឹកផ្លូវអត់ឲ្យអ្នករតីទៅជួគេក្រៅពីអ្នកនាំអាហារទៅណាដល់ពេលមិនបានឃើញព្រះ ស្វាមី4ខែក៏នាំសេចឆ្នាំប្រមាណ700នាក់ហ្នឹងដើម្បីទៅជួបព្រះជាដើម្បីឲ្យព្រះជាហ្នឹងឈប់ធ្វើអ្នកបុសឈប់អីហ្នឹងទៅលួងលោមមកវិញណាឡើងទៅឡើងទៅព្រះមហាជំនុកព្រះបរមពុរិស័ទទេបាទចុះមកអ្នកហ្នឹងនឹកឃើញថាព្រះវិជ័យកពុទ្ធមុនទៅទទួលទទួលអីចូលទៅក្នុងព្រះដំណាក់ទៅឃើញសក់ឃើញគ្រឿងប្រដាប់ផ្លាស់អីសពគ្រប់បាន ផ្អើលឡើងថាមិនមែនព្រះវិជ័យកពុទ្ធទេព្រះជានាំគ្នាដេញតាមមកណានាំគ្នាដេញតាមមកអង្គព្រះជាអង្គអត់បានព្រះជាតាំងចិត្តងំឲ្យដើម្បីបួសណាតាំងចិត្តមុំមុំមែនទេអត់មានកម្រើកទេចឹងពួកអ្នកនគរផ្អើឆោឡោទៅព្រះជា ចេញបួសបានអ្នកណាគ្រងរាជប្រកបដោយទស្សពេតរាជធัวទៀតហើយឆោឡោមានសេវលីអង្គព្រះ ព្រមពុរិស័ទមិនបានធ្វើឲ្យគេដុតរោងសេះរោងដំរីហើយប្រាប់រាជារឆេះនគរហើយរាជាថានគររាជធានីមិថិលាដែលឆេះនោះគឺជារបស់ដែលត្រូវឆេះជាធម្មតាដល់ទៅរបស់ទាំងអស់ហ្នឹងមិនមែនជារបស់យើងយើងអត់មានអីឆេះទេឆ្លើយទៅធ្វើប្រងើយយើងអត់មានអីឆេះផងព្រោះអត់មានរបស់យើង ប៉ុន្តែព្រះជាដឹងណាដឹងឆ្លាតដឹងថាអំពើរបស់នាងសីវលីហើយនាងសីវលីធ្វើអានឹងមិនបានទៅចាត់ចែងឲ្យគេធ្វើចោលចូលមកសម្លាប់អ្នកស្រុកស្លំអីណាខ្លែងប្រព្រឹត្តធ្វើធ្វើអ្នកស្រុកជ្រួចច្បល់រត់ស្រែកចោលចោលអីណាព្រះរំពរិស័ទនឹងដឹងដឹងថាអំពើរបស់នាងសីវលីប៉ុន្តែក៏បានពោលជាធัวណាសម្ដែងជាអំពីបុគ្គលដែលមិនមាននៅសេចក្តីកង្វល់នឹងឯងរមែងនៅជាសុខ នឹងមិនមានអ្វីដែលត្រូវហួងហែងរហូតមកធ្វើដំណើរចេញមកបានកន្លះជាវត្ត2គីឡូហ្នឹងពួកអ្នកនគរចិត្តទៅតាមពេកព្រះជាសួរថារាជសម្បត្តិនេះជារបស់អ្នកណារាជបរិសឆ្លើយថាជារបស់ព្រះអង្គព្រះជាគូដីខ្វោកអញ្ចឹងអ្នកទាំងអស់គ្នាមិនត្រូវប្រឡងបញ្ជារបស់យើងទេព្រះជាក៏ ដែលបានជាអ្នកបួសហើយហ្នឹងណាធ្វើដំណើរចេញទៅអ្នកទាំងអស់ហ្នឹងមិនអាចធ្វើឲ្យជំនុះនឹងរលុបបានទេមិនអាចចន្លងទៅបានទេតែចឹងទៅសីវលីនឹងសោយសោកត្រំឈួរមិនបានក៏ដួលលាចុះនេះឡើងរលុបកនុះនឹងអស់នឹងអស់រੂកនុះនឹងមិនឃើញដេញតាមព្រះបរមពុរិស័ទទៀត ដេញតាមមករហូតទៅនិវរទូចទេព្រះបរមពុរិស័ទបានមកឆ្ងាយមករកយោជចិត្តធ្វើដំណើរតាមមករហូតបានមកជួបនឹងនិរតៈតបោះណានិរតៈតបោះហ្នឹងក៏ទូមានព្រះបរមពុរិស័ទណាដែលឃើញមានមនុស្សមកតាមច្រើនអញ្ចឹងសំដែងជាការអន្តរាយនិរតៈតបោះហ្នឹងគឺជាព្រះសិរីបុត្របានសម្រាប់ឈានអភិញារួចទៅ លុជាជីវអ្នកទៅបោះចេញមកទៀតចេញពីសមាបត្តិមកទូមានព្រះបរមពុរិស័ទទៀតនឹងគឺជាប្រមោកលានចឹងដូចទៅបានព្រះនាងសីវលីនឹងស្ដាប់ពាក្យរបស់ទាំងពីរនឹងចឹងទៅមើលទៅនឹកឃើញដូចជាអស់សង្ឃឹមហើយហើយសាកសួរព្រះជាដែលព្រះស្វាមីមកបួសចឹងទៅតើខ្ញុំចាស់ត្រូវយ៉ាងណាបានព្រះបរមពុរិស័ទនឹងឯងទូមាននាងសីវលីឲ្យអភិសេក សូរនៃសោយរាជហើយឲ្យខ្លួនឯងខំប្រព្រឹត្តនៅសុចរិតធម៌ខំប្រព្រឹត្តធ្វើនៅអំពើទុច្ចរិតយ៉ាងនេះមួយយ៉ាងនោះមួយផ្ដាំអញ្ចឹងប៉ុន្តែនាងសីវលីអត់មានបាច់ចិត្តទេតាមព្រះបរមពុរិស័ទមកដល់មាត់វាធននគរហ្នឹងធននគរហ្នឹងក្នុងកាលហ្នឹងមានបរោះអង្គសច្ចៈឆ្អិនហើយទុកឲ្យតិចធ្វើប្រហែលឆ្កែប៉ំប្រៃចេញមកប៉ំចេញមកចាស់ដេញតាមដេញអស់អាល័យហើយឡប់ចូលទៅធននគរវិញឆ្កែវាប៉ំ រូបវៈហ្នឹងព្រះជាមនុស្សអ៊ូអែវាភ័យតលាក់ដុំសាច់រត់ចោលទៅដល់ពេលភិក្ខាចារព្រះបរមពុរិស័ទចារណាឃើញសត្វហ្នឹងឆ្កែទៅចោលអត់មានម្ចាស់ហ្នឹងក៏រើសយកមកដាក់បាតរួចដាក់បាតទូបួលហើយទៅកាន់ទីមាត់ទឹកហើយក៏សោយដុំសាច់ហ្នឹងទៅសោយដុំសាច់ហ្នឹងបាននាងសីវលីតេះឌីព្រះបរមពុរិស័ទមិនត្រូវសោយចំណល់សោយពីឆ្កែពីអីអីចឹងណា តែវាព្រះបរមពុរិស័ទនឹងសម្ដែងតាមផ្លូវធម៌ចឹងអាហារដែលបានមកប្រកបដោយធម៌គឺជាអាហារសមគួរទាំងអស់មិនមែនជាអាហារមិនសមគួរដោយពាក្យរបស់នាងឡើយនឹងគឺអាហារដែលបានមកដោយធម៌គឺសិតតែសមគួរសិតតែល្អព្រោះអត់មានម្ចាស់ណាគេហួងហែងកោលអាហាររបស់បានសកលចឹងណានឹងពិខុឆានអាហារប្រកបដោយធម៌ព្រះរាជាក៏សោយអាហារ